មិនមែនលើកទី1ដែលជួបឡើយក្តីទុំសោកទឹកភ្នែកផ្ដល់ឲ្យខ្ញុំអានយត់ទេធំលែងសម្រាប់រូបខ្ញុំគ្មានកន្លែងដាក់ភាពឈឺចាំច្រើនឡើយអានលើពាក្យសុំទោសខំរស់ភ្លេងចិត្តពោពេញដោយល្បិញញាក់ញងសាវ៉ា ព្រោះស្រឡាញ់អត់អោនជាច្រើនលើកច្រើនសាគិតថាមនុស្សដូចអូននៅអាចកែឡើយអូនគុំហើយពីថ្ងៃនេះទៅលេងបានលឺទៀតហើយសំលេងដើរទឿនសុំអង្វរឲ្យស្រីកែប្រែសូម្បីមុខក៏លេងឃើញ ដើនជើងលុកចោលសរសៃសក់ដូចមួយក៏មិនឲ្យស្គាល់កំថ្មចំណាំសាច់ចាដាក់ជីវិតខ្លួនឯងឈប់លេងនឹងល្បែងឈប់ប្រឡែងនឹងទឹកភ្នែកនឹងហើយកំណត់ចាំពីថ្ងៃនេះតទៅថ្ងៃក្រោយបញ្ចប់ផ្លូវទល់ដើរ សំទោខងរកវិញចិត្តពោពេញដោយល្បិញញាតញងសាវព្រោះស្រឡាញ់អត់អោនជាច្រើនលើកច្រើនសាគិតថាមនុស្សដូចអូននៅអាចកែឡើយអូនទ្រាំហើយពីថ្ងៃនេះទៅលេងបានលើទៀតហើយសូមលេងដាស់ទឿនសូមអង្វរឲ្យស្រីកែប្រែសូមបីមុខក៏លេងឃើញ លុបចោលសរសៃសក់តូចមួយក៏មិនឲ្យស្គាល់កំថ្មចំណាំសាច់ចាដាក់ជីវិតខ្លួនឯងឈប់លេងនឹងល្បែងឈប់ប្រឡែងនឹងទឹកភ្នែកហើយបំណត់ចាំពីថ្ងៃនេះតទៅថ្ងៃក្រោយបញ្ចប់ផ្លូវទល់ ថ្ងៃនេះតេញលែងបានលឺទៀតហើយសំឡេងដាស់ទឿនសុំអង្វរឲ្យស្រីកែប្រែសូម្បីមុខក៏លែងឃើញដានជើងលុកចោលសរសៃសាក់តូចមួយតមិនឲ្យស្គាល់កំថ្មចំណាំសាច់ចាដាំងជីវិតខ្លួនឯងឈប់លេងនឹងល្បែងឈប់ប្រឡែងនឹងទឹកភ្នែកហើយកំណត់ចាំពីថ្ងៃនេះ តទៅថ្ងៃក្រោយបញ្ចប់ផ្លូវទល់ដើររៀងខ្លួនកំណត់ចាប់ពីថ្ងៃនេះតទៅថ្ងៃក្រោយ បញ្ចប់ផ្លូវទល់